ស្រីលេងម៉ាក់កណាគាត់មានគ្រូបាត់ជាយនៅក្នុងផ្ទះហើយគាត់និយាយថាផ្ទះណាក៏មានដែរឲ្យតែមានគ្រួសារគឺត្រូវតែមានព្រោះថាគ្រូបាត់ជាយជាអ្នកថែរក្សាតែកណាមិនយល់ដោយគាត់ទេហើយកណាបាននិយាយច្រើនណាស់ពីរឿងយល់នោះតែគាត់មិនស្ដាប់គ្នាសោះប៉ុន្តែកណានៅតែចង់ឲ្យគាត់យល់ត្រូវវិញតើបាត់ជាយមានន័យយ៉ាងណា ហើយវាពាក់ព័ន្ធនឹងជំនឿពីដំបូងឡើយមកក៏វាមិនជាអាក្រក់អីដែរគ្រូបាត់ជានឹងតាមដែលអាត្មាដឹងប៉ុន្តែអ្វីដែលយើងគិតរាល់ថ្ងៃយើងយកទៅទៅផ្លូវអាងឹតដែលមើលអត់ឃើញណាស្អីក៏ដោយតែយើងមើលអត់ឃើញហើយយើងចេះសន្មត់នឹងដោយព្រាវនឹងគឺវាមិនមែនជាតួបញ្ញាទេ ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងពីរឿងអមនុស្សនឹងដែរតែកិច្ចដែលគួរធ្វើព្រះអង្គសម្ដែងអស់ហើយអត់មានកិច្ចអីក្រៅពីការ ចម្រើនសេចក្តីល្អផ្សព្វផ្សាយមេត្តាធម៌ទេប៉ុណ្ណឹងអស់ហើយអឺនៅក្នុងមង្គលតទីបនីលោកសំដែងថាអមនុស្សគ្រប់ទីកន្លែងតែយើងមើលអត់ឃើញសិតតាជីវិតគ្រប់ទីកន្លែងបើយើងមើលឃើញវិញសឹងតែដើមរួចឯងហើយផ្ទះដែលយើងកសាងហ្នឹងពួកអមនុស្សតែមកនៅជាមួយដែរ បើនិយាយបើមានសសរកន្លងវិញលើកសសរកន្លងណាមួយដំបងអាលើសសរកន្លងហ្នឹងមានពួកអមនុស្សហើយវាតាមម្ចាស់ផ្ទះនឹងទៀតបើម្ចាស់ផ្ទះសម្មាទិដ្ឋិពួកសម្មាទិដ្ឋិមកនៅដែរបើម្ចាស់ផ្ទះមិឆាទិដ្ឋិពួកហ្នឹងមកអញ្ចឹងដែរវាចាំទាអញ្ចឹងវាចាំធ្វើអញ្ចឹងអញ្ចឹងចិត្តរបស់មនុស្សនេះសំខាន់ណាស់អាពួកអមនុស្សវាវិលទៅតាមយើងឯងវិលទៅតាមយើងនេះបើយើងខ្លាំងវាអត់ហ៊ានទេ អញ្ចឹងអាវុធដ៏ពូកែបំផុត គឺមេត្តាធម៌គ្រប់អមនុស្សទាំងអស់មិនតែបាត់ជេមិនតែកងម៉ាមិនតែអរិយមិនតែអ្នកតាអីទេអាវុធដ៏ល្អបំផុត គឺសេចក្តីល្អដែលយើងសន្សំទុកក្នុងចិត្តរបស់យើងនឹងការផ្សព្វផ្សាយមេត្តាធម៌អាវុធតែប៉ុណ្ណឹងអាវុធរបស់ពុទ្ធតែមួយនឹងប៉ុនឈ្នះគ្រប់កន្លែង Mm-hmm. បើដូច្នេះពួកព្រាយបិសាចពិតជាមានមេនិគុណចុះបារមីអ្វីដែលដែលប្រជាជនធ្លាប់ជឿនោះ ការយល់ដោយមិនដេចដែរពួកអមនុស្សក្នុងធម៌មិនហៅពាក្យថាព្រាយបិសាចអីហ្នឹងมันมันដូចជាมันมันប្រើពាក្យចំអញ្ចឹងតែវាមានកំណើតពួកប្រែតពួកអសុរកាយពួកស្អីស្អីអញ្ចឹងប៉ុន្តែវាប្រែមកក្នុងភាសាមនុស្សប្រើហៅថាបិសាចបិអីអញ្ចឹងប៉ុន្តែនិយាយរួមគឺពួកអមនុស្សនឹងឯង ប៉ុន្តែមានក៏មានទៅវាអត់មានអីចម្លែកទេ ដូចថ្មរាល់ថ្ងៃហ្នឹងបើទោះខ្មោចមកញិញមិញដាក់ហ្នឹងញិញទៅមានអីជីវិតមួយដូចគ្នាតាប៉ុន្តែយើងវាចេះមានអារម្មណ៍មួយខ្លាចវាណាអាខ្លាចវាហ្នឹងដូចយើងខ្លាចឆ្លើងអញ្ចឹងវាមានឥទ្ធិពលស្អីឆ្លើងហ្នឹងអារម្មណ៍របស់យើង feeling របស់យើង ទេយើងឆ្លាតខ្លាចដង្កូវសួរតកូវមានទេមានហើយខ្លាចវាទេខ្លាចប៉ិនវាមានឥទ្ធិពលស្អីវា ថាវាអត់មានទេយើងដាក់កម្លាចរបស់យើងនឹងឲ្យវាទៅជាចាញ់ច្រាបអញ្ចឹងដូចខ្មោចជាងគ្នាមានស្អីអត់ទាំងផ្ទះនៅផងចឹងមិនថាឲ្យតែយល់ពីដំណើរធម្មជាតិច្បាស់លាស់មានអីមានទៅមានអីមានទៅអត់មានផ្លែកអីទេគេថាមានមែនបាទគេចំសុំចេះសុំចុះអានឹងរឿងភ្លើរបស់យើងតែវាមានក៏មានទៅប៉ុន្តែយើងកុំភ្លើមួយវាទៅចាប់ហើយ ហើយអាត្មាមើលដូចមុខវាំងអីចឹងមិនដឹងស្អីទេឃើញគេផ្សាយណាស្អីចិនយួនមកលោតស្អីក្បាច់មុខព្រះអង្គដងកើអីចឹងទៅហើយគេតេះឌីលថាមកវិញអាត្មាថាអត់ទេមកពីខ្មែរយើងហ្នឹងមកព្រោះអាត្មាលើពាក្យខ្មែរនិយាយខ្ញុំសុំទឹកលោកតាមកផ្ទិលមកអត់មានលឺចិននិយាយអត់មានលឺយួននិយាយលឺខ្មែរសុំអ្នកតាចិនហ្នឹងទៀតសុំមុខអញ្ចឹងនិយាយស្ដាប់គ្នាផង ហើយព្រះអង្គដងកើងជួយស្អីខ្លះហើយស្រុកលើអញញញៃប៉ុណ្្នឹងឯងយើងនៅតែមិនភ្ញាក់ខ្លួនទៀតហើយអញញញៃមិនស្រុកញញៃគឺខ្មែរយើងអញញញៃជំនឿរុំពាត់ណាអញញញៃដល់កហ្មងដឹងនិយាយថាម៉េចណាដោយពួកអមនុស្សមានរឿងមានរាវជាច្រើនក្នុងកម្ពីនៃការសម្ដែងប៉ុន្តែយើងយើងស្ដាប់យើងកុំយោតែរឿងពាក្យថាមានអត់អើបើមាន គេគោរពស្រេចគេ កុំយកទៅអញ្ចឹងថាមានប៉ុន្តែ the way we solve the problem ដូចមនុស្សដឹងថាជំងឺវាមានអត់ថាមានហើយមានព្យាបាលមិនអានេះជាវិធីបើដឹងថាមានហើយយើងទៅសែនជាស្អីវាឧទាហរណ៍ណាឧទាហរណ៍ថាឥឡូវឈើគ្រុនពវៀនឥឡូវសួរបញ្ជាក់មកអាគ្រុនពវៀនហ្នឹងមានមែនអត់អឺបើមានកំហានគេមិនអោយបន់វាមិនមែនពិធីអាហ្នឹងដូចថ្មឆ្លើយថាអមនុស្សមានអេបើអមនុស្សមានមិនក៏គេ គ្រប់បូជាគេបន់ស្រន់មេត្តាគេថាវាមិនមែនជាវិធីដោះស្រាយ មានក៏មានទៅប៉ុន្តែវាមិនមែនជាវិធីដោះស្រាយទេដូចយើងដឹងថាមានជំងឺគ្រុនពោះវៀនអញ្ចឹង វិធីដោះស្រាយមិនមែនទៅបន់ជាទេវាទល់តែព្យាបាលហើយព្យាបាលទៅតាមបច្ចេកទេសហើយបច្ចេកទេសមួយពួកអមនុស្សនឹងពពុតប្រាប់ហើយថាត្រូវធ្វើម៉េចអត់មានគ្រប់វាទេ គ្រប់វានាំឲ្យវាបានចិត្តហើយវានាំតែកាច់គេកាច់ឯងរហូតចឹង ត្រូវធ្វើម៉េចត្រូវធ្វើខ្លួនយើងឲ្យទៅជាមនុស្សពេញលេញមានសិលក្នុងខ្លួនមានសេចក្តីល្អក្នុងខ្លួនមានសមាធិផ្សព្វផ្សាយមេត្តាធម៌ចំពោះសពសត្វចប់ហើយមានតែពួកហ្នឹងត្រូវគោរពយើងវិញបើកាលណាយើងយល់ពីវិធីដើរអត់មានខ្មោចព្រាយបិសាចណា ដែលយើងត្រូវគោរពសោះហ្មង ហើយបើយើងជាពុទ្ធបរិស័ទទៀតទៅគោរពខ្មោចព្រាយបិសាចហ្នឹងសៅមងបរតនត្រ័យមានន័យថាคล้ายជាឧបាសកច័ន្ទដៀលคล้ายជាឧបាសិកាច័ន្ទដៀលហើយ បាសកបាសិកាថោកទាបបំផុតនៅក្នុងលិសរបស់ពុទ្ធបរិស័ទពុទ្ធបរិស័ទតែទៅគោរពអ្នកតាទៅគោរពបាតជាទៅគោរពស្អីស្អីអាខ្មោចអរិយអ្នកតាស្អីហ្នឹងណាវាមានក៏មាន ទៅប៉ុន្តែបើយើងគោរពហ្នឹងនៅក្នុងលំដាប់ នៃពុទ្ធបរិស័ទខ្លាយជារបស់បាសកបាសិកាថោកទាបបំផុតហត្ថចន្ទដៀលបាសកចន្ទដៀលបាសិកាបដិកថាបាសកបដិកថាឧបាសិកាហើយចុះបើ នៅក្នុងទស្សនៈពុទ្ធសាសនាថាអានឹងវាមានដែរមិនក៏មកឲ្យគេគោរពទេឲ្យមិនឲ្យมันសំខាន់ទេបដោះការយល់ត្រូវថាត្រូវដោះស្រាយមិនម៉េចមានក៏មានទៅវាជីវិតមួយយើងជីវិតមួយដូចគ្នាតាវាកាន់តែរស់របៀបខុសគ្នាតែប៉ុណ្ណាណាតែប៉ុណ្ណាមានចឹងឧទាហរណ៍ថាមនុស្សហ្នឹងនៅរស់អញ្ចឹងទៅវាមានរូបរាងកាយយើងមើលឃើញអញ្ចឹងទៅឧទាហរណ៍ថាស្លាប់បដិសន្ធិជាមនុស្សវាជាជីវិតមួយទៀតប៉ុណ្ណឹង វាអត់មានអីទេវាអន់ជាងយើងវាអត់មានរូបរាងកាយពិតប្រាកដដែលមើលឃើញគឺវាវាអន់ជាងយើងឯងហើយបើសិនជាយើងជាអ្នកមានធัวមានសិលក្នុងខ្លួនកុំថាខ្មោចសូម្បីប្រអិនក៏គោរពយើងដែរណាប្រអិនក៏គោរពដែរដែលពុទ្ធណាទៅគោរពទេវតា តែប្រសងណាទៅថ្វាយគុំទេវតាអត់ទេមានទេវតាមកថ្វាយគុំពុទ្ធពធប្រសងវិញឃើញទេ មនុស្សអស្ចារ្យអញ្ចឹងប៉ុន្តែយើងវាអត់ដឹងអាភាពអស្ចារ្យរបស់ខ្លួនគោរពខ្មោចគោរពអ្នកតានិយាយថាពីមហាអន់នោះអត់ឃើញតម្លៃរបស់ខ្លួនឯងនេះវាខ្ពងខ្ពស់អញ្ចឹងទៅទៅគោរពអាខ្មោចព្រៃវិសាចធ្វើឲ្យខ្មោចព្រៃវិសាចគ្នាកាន់ដល់វែងទៀតម៉ានតែខ្លួនឯងគ្រាន់បើដើរកាច់គេទៀតឃើញទេ បញ្ញាបញ្ញាបុណ្យយាយតាភូមិខ្ញុំសំពះព្រះ ដើម្បីសូមសេចក្តីសុខតើត្រូវប្រាប់គាត់ដូចម្តេចអឺពិបាកបយលកាលណាគាត់មិនយល់កាលណាប្រាប់ឲ្យគាត់ឈប់ក៏ពិបាកប្រាប់ថាទេអានឹងវាមិនបាន សុខទេក៏ពិបាកព្រោះជំនឿនឹងវាជាប់ដូចព្រួញពឹសចឹងបុចចំបេះដូងហើយជាប់ងៀងទៀតណាវាពិបាកចឹងណា ហើយមិច្ឆាទិដ្ឋិហ្នឹងមិនបាច់តទៅថ្វាយគុំអ្នកតាបានខុសហើយថ្វាយគុំពពុតហ្នឹងក៏ដោយហើយបើគិតថាថ្វាយគុំទៅវាបានសុខបានសេរីហ្នឹងមិច្ឆាទិដ្ឋិនៅនឹងឯងថ្វាយបង្គំពពុតហ្នឹងត្រូវមានតែមួយគត់គឺដឹងគុណព្រះអង្គតែប៉ុណ្្នឹងឯងខុសពីហ្នឹងខុសទាំងអស់ថ្វាយបង្គំពពុតគឺដឹងគុណព្រះអង្គហ្នឹងឯងខុសពីរឿងរំលឹកគុណខុសទាំងអស់សុំសុខសុំសេរីសើរឿងខុសទាំងអស់មិនបាច់ទៅរកមិច្ឆាទិដ្ឋិណាទេមិនបាច់ បាច់ថាអូដល់គេទៅថ្វាយអង្គមគោបានខុសអញថ្វាយអង្គមពុទ្ធអត់ខុសអត់ទេតែសុំសុកដូចគ្នាខុសដូចគ្នាគ្រាន់តែខុសតែរបស់ទេតែខាងក្នុងដូចគ្នាដែរមិច្ឆាទិដ្ឋិដូចគ្នាដែរ ណាអរគុណខ្ញុំកណាផ្ដាំស្ដាប់ធម៌ដំបូងគឺស្ដាប់គុណម្ចាស់ហើយក៏ស្ដាប់រហូតបើសាធុណានេះអសរថៃឈ្មោះថាជួនកាលយួននិយាយខ្មែរសុំទឹកអ្នកតានោះព្រោះយួនចេះនិយាយខ្មែរ ថាស្អីក៏ដោយតែយើងវែងយើងមិនតន់ថាគេមាន ចេតនាមិនទេណាយើងកុំតន់ថាអឺគេមានចេតនាយ៉ាងម៉េចយ៉ាងម៉េចប៉ុន្តែយើងមើលខ្លួនយើងមើលបើសិន ជាខ្មែរយើងអត់មានជំនឿជ្រួលច្បល់ច្រើនគេអាចយកជំនឿចឹងចឹងមកមកលាយធ្វើឲ្យយើង ច្បល់ចឹងកើតទេអត់ទេចឹងបានខ្មែរយើងបើមិនពង្រឹងការយល់ដឹង ឲ្យបានល្អទេ វាមិនមែនគ្រោះត្រឹមតែមច្ឆាទិដ្ឋិខុសធัวអីប៉ុណ្ណឹងទេសូម្បីតែដល់ថ្នាក់ប្រទេសជាតិយើងហ្នឹងក៏វាគ្រោះថ្នាក់ដោយសារតែការយល់ខុសដូចជាជំនឿជឿថាចាំអ្នកមានប៉ុនមកជួយមានប៉ុននេះមកជួយអាបទំនាយអីណាប្របាទនេះប្របាទនោះនឹងធ្វើឲ្យខ្មែរយើងខ្សោយអស់លីងហើយតែនិយាយបកស្រាយឲ្យដឹងការពិតនិយាយពីគាត់ភ័យអូយភ័យភ័យខ្លាចបាត់នេះឃ្លេចភ័យខ្លាចបាត់នោះ ណាដូចខ្ញុំកណាថ្មនិយាយចឹងថារបស់អបិយជំនឿគ្មានពីណាចង់ប្លន់យកពីយើងទេណាគេយកតែរបស់ស៊ីកើទេណាជំរាបម្ដងទៀតយើងរស់នៅលើដីមិនមែនរស់នៅលើមេឃទេអាជំនឿអត់ហេតុផលល្ងឹតល្ងឹតហ្នឹងដែលអត់ មាន form ពិតប្រកបវានៅតែពិធីហើយនៅក្នុងក្បាលអានេះវាចេះអានេះវាចេះនេះវាចេះអានឹងគេមិនយកទេយើងទុកទៅ តែគេចង់យកចង់យកអីគេចង់យកតែដីដែរគេចង់យកតែមាសដែរគេចង់យកតែទឹកយកតែត្រីយកតែព្រៃយកតែឈើដែរមិនឃើញទេបើយើងឆ្លោះជាមួយអាត្មាមិនដែលឆ្លោះដើម្បីរឿងហ្នឹងឯងឆ្លោះខ្លាចតែអាត្មាបំបត្តិជំនឿគាត់ហ្នឹងដូចដូចអាត្មាមាន fan ខ្លះដែលគាត់ជាអ៊ីស្លាមគាត់ប្រាប់ពីរឿងពីរឿងបងប្អូនអ៊ីស្លាមយើងហ្នឹង មកដឹងខ្លះគាត់ថាគាត់សរសើរខ្មែរយើងដែរដូចថានេះថ្មមិនប្រកាន់រើសអើងចិត្តសាសអីទេប៉ុន្តែនិយាយពីការពិតថារឿងដែលយើងប្រកាន់តែរបស់មើលមិនឃើញដូចអ៊ីស្លាមអញ្ចឹងអ៊ីស្លាមដែលគាត់អស់កន្លែងនៅហ្នឹងគាត់មកនៅខ្មែរយើងរឿងអីគាត់ថាមានរឿងអីរឿងគាត់ស្រឡាញ់តែព្រះមួយគាត់គាត់ថាណាយកអីយកទៅ ណាចង់យកដីយកទៅអាណាចង់យកអីយកប៉ុនកុំអាណាមករំលាយព្រះគាត់មិនបានទេគឺងាប់ចោលហើយឃើញថាគាត់មកនៅស្រុកខ្មែរយើងតិចគាត់ដែលលឹកអាល័យស្រុកកំណើតគាត់ណាយកទៅណាអត់ទេគាត់មានអត់មាននឹកចឹងខ្លាចតបាត់ជំនឿគាត់ទេអញ្ចឹងអញ្ចឹងហើយទីផុតទៅយើងមិនមែនរំលងលើមេឃណា យើងមានរស់នៅមួយព្រះណាយើងរស់នៅដី រស់នៅនឹងផ្ទះយើងចេះទេហើយពាក្យតែផ្ទះយើងខ្មែរនិយាយតិចខ្មែរថា កុំគួខឹងបងប្អូនវៀតណាមដែលរស់នៅក្នុងស្រុកខ្មែរដែរអត់គួខឹងពួកគាត់ទេអាត្មាជឿជាក់ថាពួកគាត់ក៏មិនមានគំនិតអីអាក្រក់ទាំងអស់ដែរខ្លះហ្នឹងគាត់កើតនៅនឹងរៀបការជាមួយខ្មែរជាមួយអីវាផ្សារសាច់ផ្សារឈាមគ្នាជាប់អស់ហើយមិនដឹងដកទៅឯណាទេ ប៉ុន្តែអាត្មាចង់ឲ្យអ្នកទាំងអស់គ្នាដែលនៅនឹងរស់នៅជាម្ចាស់ប្រទេសទាំងអស់គ្នា ម្ចាស់ដីទាំងអស់គ្នា ជាប្រទេសមួយឯករាជ្យវាអត់មានទៅចំណោះឲ្យអ្នកណាហ្នឹងវាជាជាផ្លូវទៅត្រូវដោះហើយវាយើងគិតថាត្រូវដេញពួកគាត់គាត់មិនទៅកូនចៅគាត់នៅនឹងគាត់ទិញផ្ទះទិញអីអស់ហប់100000ដុល្លារនៅនឹងឲ្យគាត់ចេញងាយងាយមិនកើតវាទល់តែមាន ផ្លូវមួយឲ្យគាត់រស់គាត់ថាស្របច្បាប់ នឹងច្បាប់ត្រូវមានសញ្ជាតិអ្នកណាមិនស្របច្បាប់ត្រូវទៅវិញឬក៏ត្រូវធ្វើច្បាប់បំពេញបន្ថែមឲ្យនៅអញ្ចឹងទៅឲ្យប្រជាពលរដ្ឋមួយជាម្ចាស់ប្រទេសនឹងអានឹងបានរសាយហើយយើងរត់វិធីដោះស្រាយមិនឲ្យវាមានច្បាប់នឹងបើថាខណៈជេរគ្នាទេដូចធ្វើឲ្យឲ្យយើងនឹងកាន់តែយ៉ាប់ទៅអញ្ចឹងជួនកាលអាគិតទេអាគិតថា បងប្អូនវៀតណាមខ្លះគាត់មិនមែនចង់មកធ្វើបាបខ្មែរប៉ុន្តែឮតែខ្មែរបកកាន់រឿង យួនរឿងខ្មែរជេចុះជេឡើងអាគាត់មិនគិតក៏គាត់គិតដែរពួកគាត់ជាយួនអញ្ចឹងមិនឲ្យគេដេញគាត់ទៅស្រុកងាយងាយអាបង្កើតគំនុំគុំគួនដោយអត់មាន វិធីសាស្ត្រហ្នឹងអត់មានអីល្អទេហើយបើស្រុកនឹងរួយរងគ្រោះណាខ្មែរសូមជម្រាបបងប្អូនវៀតណាមអីទាំងអស់ដែលនៅស្រុកខ្មែរបើស្រុកនឹងរងគ្រោះមិនរងគ្រោះតែខ្មែរទេយើងកើតនោះហ្នឹងក៏គ្រោះគ្រោះដែរគ្រោះទាំងអស់គ្នាហ្នឹង ដូចសម័យពលពតយើងឃើញទេដល់យើងចងគំនុំទៅវៀតណាមដែលកើតនៅ ខ្មែរឃើញស្លាប់ច្រើនហើយអញ្ចឹងបើពេលវារង គ្រោះវាមិនមែនរងគ្រោះតែខ្មែរទេបងប្អូនវៀតណាមនៅហ្នឹងក៏រងគ្រោះដែរចាំអាត្មាថានៅណាផ្ទះនៅនឹងទៅហើយការពារទឹកដីទៅនឹងទៅ រស់នៅទាំងអស់គ្នាទៅ ជាប្រទេសអធិបតេយ្យមួយទៅមិនបាច់បំរើឲ្យខាងណាទៀតទេឧទាហរណ៍ដូចខ្មែរសរិនអញ្ចឹងខ្មែរសរិនគេរស់នៅនឹងគ្រប់គ្រងដោយថៃនោះប៉ុន្តែ ជាបរតគេរស់នៅបានសុខសบายគេដាក់ខ្លួនជាខ្មែរសរិនចឹងទៅ នៅដីនំទៅកាត់កូនកាត់ចាំងនឹងទៅវាមានឬអីថ្មកាន់តែបង្ហាញកលឹះប៉ុណ្ណឹងមិនចង់និយាយប៉ុន្តែថា ថ្មអង្គុយឃើញថាចន្លោះចេញ មានតែតំណងទេរឿងសម្លាប់គ្នាដេញកំចាត់គ្នាហ្នឹងគឺទៅលេងរួចហើយ មកសម្រាប់ពងកបន្តិចនិយាយរហូតពេកហ្នឹងឆានហើយបញ្ញាបុណ្យតើប្រសង ធ្វើអំពើបាបយើង ធ្វើបុណ្យជាមួយតើយើងបាបដែរឬទេបើយើងនិយាយមែនទេណាប្រសងអត់ចេះធ្វើបាបទេ ព្រះសង្ឃពាក្យថាសង្ខៈហ្នឹងមកពីសង្ឃនិងហៈអ្នកហៈអ្នកហ្នឹងប្រែថាសម្លាប់សង្ឃហ្នឹងប្រែថាព្រមឬក៏ទាំងអស់បុគ្គលដែលសម្លាប់កិលេសអស់បានហៅថាសង្ឃវិញមែនទេណាណាតាមពាក្យប្រសង្ឃហ្នឹងប៉ុន្តែមានតែបុគ្គលទេដែលធ្វើបាបហៅថាជាភិក្ខុ ឬក៏ជាសាមណេរអីចឹងតែបើថាប្រសងហ្មងអត់ចេះធ្វើបាបទេព្រោះនៅក្នុងប្រសង្ឃរតនៈយើងដឹងហើយបុគ្គល8ពួកគឺអរិយមគ្គអរិយបុគ្គល8បានហៅថាប្រសង្ឃប៉ុន្តែយើងសំដៅថាបុគ្គលដែលជា អ្នកបួសហ្នឹងដែលយើងហៅជាសង្ឃសន្មតហ្នឹង ធ្វើបាបយើងធ្វើបុណ្យជាមួយបុណ្យដែរអត់អញ្ចឹងយើងត្រូវមើលចិត្តដែលយើងធ្វើឧទាហរណ៍ថាយើង ដឹងថាលោកហ្នឹងមិនល្អទេអញ្ចឹងយើងធ្វើធ្វើទៅអីឥឡូវធ្វើទៅអីឧទាហរណ៍យើងណាធ្វើទៅអីបើធ្វើដោយការអាណិតឧទាហរណ៍ថាលោកធ្វើអីខុសឥឡូវគេជប់ជ្រះថ្លាគ្មានគេអត់ឲ្យអីឆាន់ទេ4-10ថ្ងៃទៀតនៅនឹងងាប់ហើយតែយើងយើងឲ្យនំ បើចំអែតឲ្យនឹងមិនឲ្យគំទ្រអំពើអាក្រក់លោកនឹងទេព្រោះណាអាណិតឲ្យនឹងឲ្យឲ្យឆ្អែតទេអានេះគឺមេត្តាករុណាធម៌អានឹងបុណ្យហើយចោលក៏ដោយចាឧទាហរណ៍ដូចនាងអីដែលគេចាប់បរមម្នាក់ទៅលួចគេគេចាប់ដល់ចាប់ហើយគេចិត្តបហាជីវិត នាងហ្នឹងក៏ឲ្យនំហ៎ នាងអីភ្លេចបានអីនាងនោះប៉ិនសួរថាឲ្យនឹងឲ្យអីចិត្តចិត្តអីពេលហ្នឹងណាគាត់គិតថាមុតគាត់មុនស្លាប់អីក៏ឲ្យគាត់បានឆ្អែតបន្តិចទៅព្រោះគាត់ឃ្លានមកគាត់ទៅលួចគេនោះអញ្ចឹងអញ្ចឹងគាត់ឲ្យនឹងឲ្យអីមិនមែនឲ្យគ្រប់គ្រងចោលទេឲ្យដោយក្តីអនុគ្រោះហ្នឹងហើយអញ្ចឹងថាប៉ុននៅលើចិត្តមិនមិនប្រកាសថាអូ យើងបានជួបពពុទ្ធធ្វើទានមួយពពុទ្ធសិតតបានប៉ុនអត់ទេបើចិត្តអត់ជ្រះថ្លាផងក្នុងន័យអីផ្សេងណាក៏មិនមែនសំបីតាអ្នកទទួលនឹងជាតួអង្គពពុទ្ធក៏ដោយប៉ុន្តែបើចិត្តយើងវាអត់ស្អាតហ្នឹងប៉ុន្តែឲ្យដើម្បីបិឆោតយកអីមួយឧទាហរណ៍ចឹងចុះដើម្បីឧទាហរណ៍ថាដើម្បីខឹងថាអូពពុទ្ធអញបានជួបពពុទ្ធមែនទេណាអូជួបអ្នកប្រាជ្ញនេះមែនទេណា ឲ្យនោះតាមពិតអត់មានចង់ឲ្យទេប៉ុន្តែបានមកហើយនឹងបានអីទៅប្រាប់គេវិញអញ្ចឹងគេនោះថតក្រឹបដើម្បីយករូបថតតាមពិតឲ្យនឹងដើម្បីថតរូបថតទេណាមិនឲ្យដោយជ្រះថ្លាមិនឲ្យដោយអនុគ្រោះមិនអីប៉ិនបុគ្គលជាអ្នកប្រាជ្ញមែនទែនជាមនុស្សល្អមែនទែនប៉ិនយើងអត់មែនជ្រះថ្លានឹងគុណអ្នកប្រាជ្ញឬក៏មនុស្សល្អហ្នឹងទេកាន់ថាកាន់យកផោះតាងឯថតហ្នឹងកាន់យកផោះតាងប៉ុន្តែបើដូចមិនអោយអីសោះដូចមិនកើត តែចិត្តហ្នឹងមានប៉ុនស្អីអត់ពេលចង់បានរូបថតទេតែឲ្យចោលក៏ដោយចុះប៉ុន្តែសំខាន់ថាតើយើងឲ្យ ក្នុងគោលបំណងអីចឹងណាឧទាហរណ៍ថា7ថ្ងៃទៀតកាត់ទោសប្រហារជីវិតយើងគិតថាគ្នាគង់តែស្លាប់ដដែលចឹងមុនស្លាប់នឹងឲ្យគាត់បានឆ្អែតស្កប់ស្កល់តិចចុះឲ្យបានសនុកសុខស្រួលគឺយើងយកអាស្រួលនឹងជាអារម្មណ៍អាសុខនឹងជាអារម្មណ៍ឲ្យគេបានសុខជាអារម្មណ៍ តែមិនមែនគ្រប់គ្រងឲ្យចោលទៅធ្វើចោលទេទេមិនមែនទេឲ្យពិខុដូចគ្នាចឹងដែរដែលយើងឃើញលោកធ្វើអាក្រក់ហ្នឹងបើយើងគ្រប់គ្រងអំពើដែលលោកធ្វើហើយយើងឲ្យទៅអាហ្នឹងវាមិនមែនត្រឹមតែមិនបានបន់ទេវាបាបមួយគ្នាណាយើងគ្រប់គ្រងបុគ្គលអាក្រក់ប៉ុន្តែ បើឲ្យក្នុងន័យអនុគ្រោះឲ្យស្អីក៏ដោយទៅឆ្កែក៏ដោយទៅ ឲ្យត្រីឲ្យមន់ឲ្យស្អីក៏ដោយមិនបាច់ដកលោកទេឲ្យតែអាចិតនឹងវាប៉ុនអញ្ចឹងប៉ុននឹងមិនមែនជាប់នៅមនុស្សទេប៉ុនវានៅក្នុងចិត្តឯណែមើលក្នុងចិត្តណែ Mm-hmm. ចាស់ចាស់នៅស្រុកខ្ញុំកណានៅជឿរឿងពុទ្ធទំនាយខ្លាំងណាស់ហើយពពុតឯណាមកលវលទាយឲ្យ ខ្មែរទេញាតិញោមហើយពពុតព្យាកររឿងសកលមិនមែនមកកវិចនៅខ្មែរហ្នឹងទេ ព្រះអង្គព្យាកររឿងសកលរឿងវត្តដាក់ដែលវាវិលទៅជាសកលហ្នឹងព្រះអង្គនិយាយតែមិនសម្រាប់នេះមកកញ្ចប់នោះមកកញ្ចប់ហ្នឹងឯងមែនទេឧទាហរណ៍ហើយហើយព្យាករមែនទេហ្នឹងតើសុបិនរបស់ប្របាទបសេនតិកោសលហ្នឹងឧទាហរណ៍ព្យាករថាឃើញស្រះកដាលល្អក់ទៅថ្លាខាង អង្គជាកថាធម្មវិន័យរបស់តថាគតនេះថ្ងៃក្រោយទៅមជ្ឈមទេសនឹងវល់អស់ហ្មងអលអអស់ហ្មងហើយទៅរីកនៅខាងខាងឃើញទេឃើញវាដូចទេឥណ្ឌាកន្លែងព្រះអង្គត្រាស់នឹងឃើញវាវល់អស់ទេហើយវាទៅរីកនៅលង្កានៅរីកនៅអីអីវិញហើយភាកច្រើននៅទីក្រុងមិនសូវមានអ្នកប្រព្រឹត្តល្អច្រើននៅជនបទដាច់ស្រយាលអីទៅលោកមិនសូវភ្លើតភ្លើន អអានឹងជាសកលរឿងជាសកលរឿងធំទាំងអស់គ្នាហ្មងណាមិនមែនរឿងសម្រាប់ជនជាតិនេះជនជាតិនោះទេអត់ទេហើយយើងមកទាញពុទ្ធទំនេរមកដាក់ខ្មែរតែមួយមិនត្រូវអហើយដូចព្រះអង្គព្យាករសបិនមកកំណត់ទៀតថាឃើញដើមឈើហ្នឹងដោះបានតែមកគក់មក ក៏រីកបែកសាខាហើយមានផ្លែមានផ្កាព្រះអង្គថាបន្តិចទៀតទៅ មនុស្សមានកាមរាគៈកិលេសតាំងពីក្មេងក្មេងទូចទូចចេះស្រឡាញ់គ្នាចេះស្នេហាគ្នាឥឡូវមែនអត់អាយុ10ឆ្នាំមិនទាន់មានសង្សារអស់អានឹងជារឿងសកលអង្គសំដែងអឺហើយមួយកន្លែងទៀតព្រះអង្គថាអឺ មេកោអានឹងសុបិននេះសុបិនរបស់ស្ដេចហ្នឹងប៉ិនព្រះអង្គជាកថាមេកោហ្នឹងទៅបៅដោះកូនកោទៅវិញកូនកោជាធម្មតាបៅដោះមេកោប៉ិនឃើញមេកោមិនដៅបៅដោះកូនកោព្រះអង្គថាទៅអនាគតកាលទៅឪពុកម្ដាយចាស់ចាស់ហ្នឹងដូចមេកោចាស់ចឹងគ្មានឥទ្ធិពលអីទេអំណាចនៅលើកូន គេចិញ្ចឹមទៅគេឲ្យហូបក៏បាន ហូបគេមិនឲ្យអត់គេសឡុតផងអីផងទៅណាគ្រូសាខ្លះអញ្ចឹងណាអងៃដូចជាពិសេសគ្រូសាចិនអាត្មាមិត្តមានមិត្តរួមថ្នាក់មកពីចិនគាត់ថានៅចិនមានកូន2 3មិនដែលពិបាកទេនៅដូចកន្លោះកមុំទុកឲ្យតម៉ែមើលគ្រប់គ្នានិយាយពីម៉ែនឹងក្រងចៅវងគេឲ្យមើលអញ្ចឹងដល់ឡើមកនៅនេះមើលកូនខ្លួនឯងមកគឺភ្ញាក់ព្រឺតហ្មងចំ មើលមិនចេះអញឃើញទេគាត់ទៅភ្ញាក់នៅចិនទុកឲ្យតែម៉ែមើលម៉ែចាស់ហ្នឹងមើលកូនឲ្យគេរឿងឥឡូវហើយឃើញឃើញដូចមេកោហ្នឹងហើយអឺសបិនខ្លះទៀតដូចជាឃើញយកភាជនៈមាសយកទៅដាក់ទៅដោះជូរប្អូនអញ្ចឹងបងតាតិចទៀតទៅភិក្ខុសាមណេរហ្នឹងអ្នកប្រព្រឹត្ត នៅក្នុងពុទ្ធសាសនាហ្នឹងយកធម៌ដ៏ល្អរបស់តថាគតហ្នឹងទៅដូរយកគ្រឿងជូរផ្អូមគឺលៀបសការៈឃើញទេទៅធ្វើ ពិធីនេះពិធីនោះសូត្រនេះសូត្រនោះសំដែងនេះសំដែងនោះពិធីនេះពិធីនោះដើម្បីបានលុយបានកាក់វាមិនមែនជាការប្រោសពិធីមិនមែនប្រោសទេញាតិញោមមកដឹងថារាល់ពិធីមិនមែនប្រោសទេពិធីធ្វើតាមទម្លាប់ហើយធ្វើឲ្យ វាត្រូវបានរង្វាន់អាហ្នឹងបានគេធ្វើពិធីនោះឃើញទេព្រះអង្គសំដែងចាឥឡូវវាដូចឯងពីមុនមានណាដែរធ្វើពិធីច្រើនអញ្ចឹងអត់ទេឥឡូវភាជមាសហ្នឹងយកទៅដាក់របស់ប្អូនអញ្ចឹងហើយរឿងនេះរឿងសកលរឿងសម្រាប់នៅក្នុង Buddhism ទាំងមូលមិនសម្រាប់រឿងខ្មែរទេហើយរឿងខ្មែរយើងចេះអញ្ចោះអញ្ចេះអញ្ចោះហ្នឹងគឺប្រកាសជានានាមួយហើយអ្នកបកើតហ្នឹង បាទមិនចង់ថា ដូចជា អីមានផ្ទះអត់មាន ផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរអីនោះណាមិនប្រពុតថាទេប្រកាសជាគេអ្នកចង់ធ្វើនោះវាកើតហើយ ហើយ គេធ្វើឲ្យដូចអញ្ចឹងទៅជឿងាប់ហ្មងហ្នឹងហើយកុំមកដាក់ទោសព្រះអង្គព្រះអង្គគ្មានមកនិយាយរឿងហ្នឹងទេអត់ទេអីណាស្ដាច់ សស្ដើងសោយរាជអង្គរ3អីហ្នឹងទៅស្ដេចសសើងស្ដើងសោយរាជអង្គរ3យើងគួរដឹងណាណាគួរសោយរាជមិនមែនខ្មែរទេគ្មានវត្តមានខ្មែរទេបើតាមបើតាមទំនេយហ្នឹងសោយរាជអង្គរ3អង្គរណា គិតមើលទៅអង្គរណាតែនួនជាគាត់និយាយថាផ្ទះមួយបន្ទប់3នោះ អញ្ចឹងណាអ្នកបង្កើតពាក្យហ្នឹងមើលទៅហ្នឹងហើយអះកុំនិយាយប៉ុន្តែគាត់ឆ្លើយថាអត់មានរឿងពពុតឯណាមកញ៉ៃញ៉ៃមួយស្រុកយើងទេមែនទេ ស្រីម៉ៅសួរពីរឿងខណ្ឌ5មានអ្វីខ្លះខណ្ឌ5បើនិយាយទៅខណ្ឌហ្នឹងនិយាយសរុបមែនទែនមានតែ2ចែកចេញតែតែ2ឯងគឺរូបហើយនឹងនាមរូបហ្នឹងគឺមកតួខ្លួនយើងហ្នឹងទាំងអស់ហ្នឹង បច្ច័យជាបរមត្តមាន28សរុបពឹងក្នុងម្នាក់មាន27ហើយបើជាបុគ្គលខ្ទើយអីមាន26ប៉ុន្តែក្រៅពីរូបគឺនាម នាមហ្នឹងគឺសំដៅដល់ធាតដឹង ធាតដឹងធាតខឹងធាតស្រឡាញ់ធាតស្អប់ខ្នាក់ខ្នក់អីញាក់ញក់អីហ្នឹង ភ្លេចភ្លាំងវែងវាន់អីទាំងអស់ធាតទាំងអស់ហ្នឹងហៅថានាមហើយក្នុងនាមហ្នឹងចែកជា4មានវេទនាហៅថាវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌអញ្ចឹងខណ្ឌ5ហ្នឹងរូប28ហ្នឹងជារូបខណ្ឌរូបខណ្ឌហ្នឹងជាទុក្ខសច្ចៈហើយយើងជាទរោសច្ចៈធួយណាអាហ្នឹងឯងទុក្ខសច្ចៈរូបទាំងអស់ហ្នឹងជាទុក្ខសច្ចៈ វេទនាខណ្ឌវេទនាខណ្ឌគឺការ ទទួលបរិភោគអារម្មណ៍ផ្សេងផ្សេងសែបសោយអារម្មណ៍ជាសុខជាទុក្ខជាកណ្ដាលណាអានឹងជាវេទនាខណ្ឌសញ្ញាខណ្ឌគឺការសម្គាល់ការចងចាំរឿងនេះរឿងនោះអីសពគ្រប់ហ្នឹងជាសញ្ញាសញ្ញាខណ្ឌដល់សង្ខារខណ្ឌបណ្ដាចិត្តសឹក50 ពុចេតសឹកទាំងអស់52ដកអា2មិញមកធ្វើខណ្ឌ2សញ្ញាចេតសឹកមកធ្វើជា សញ្ញាខណ្ឌវេទនាចេតសឹកមកធ្វើជាវេទនាខណ្ឌនៅសល់50ទៀតនឹងជាសង្ខារខណ្ឌសង្ខារខណ្ឌនឹងគឺ ពួកចេតសឹកដែលតាក់តែងចិត្តឲ្យទៅប្រភេទផ្សេងផ្សេងតាមពិតចិត្តមានលក្ខណៈស្អាត មាន ពេលខ្លះចិត្តមានឈ្មោះថាជាបណ្ដរៈ បណ្ដរៈមានន័យថា clear ស្អាតដូចទឹកថ្លា pure water ស្អាតអត់មានអីទេទឹកសុទ្ធត្មងចិត្តនឹងមានលក្ខណៈតែមួយគត់គឺដឹងចិត្តណាប៉ុន្តែដោយសារសង្ខារចេតសិកទាំងអស់ហ្នឹងសង្ខារចេតសិកទាំងអស់ហ្នឹងចូលមកផ្សំជា ingredients ជាគ្រឿងផ្សំ បែងចែកឲ្យទៅជាចិត្តនេះចិត្តនេះលោភៈមូលចិត្តទោសៈមូលចិត្តមោហៈមូលចិត្តមហាកុសលចិត្តមហាកិរិយាចិត្តមហាវិបាកចិត្តបានជាចិត្តប្រភេទផ្សេងផ្សេងហ្នឹងដោយសារពួកចេតសិកហ្នឹងអញ្ចឹងបានចេតសិកហ្នឹងយើងអាចយល់ន័យថា ជាធម្មជាតិតតែងចិត្តអញ្ចឹងហ្នឹងហើយសង្ខារចេតសិកហ្នឹងពេលខឹងពេលស្អប់ពេលស្រឡាញ់មិនមែនចិត្តទេគឺពួកចេតសិកហ្នឹងវិញុះចិត្ត ចឹងបានខ្ញុំណាធ្លាប់ឧទាហរណ៍ឲ្យងាយយល់ថាចិត្តដូចជាទឹកជាតិសឹកដូចជាគ្រឿងផ្សំឧទាហរណ៍ថាយើងបុកម្ទេសឲ្យម៉ត់ដាក់ក្នុងទឹកគេហៅទឹកម្ទេសទឹកម្ទេសម្ទេសណាមានទឹកវាមានជាតិម៉ត់ម៉ត់យើងបុកទៅហើយដល់លាយជាមួយទឹកទៅគេហៅទឹកម្ទេសទឹកស្អាតយើងដាក់មួយត្រីមួយអំបិលស្អីស្អីហៅទឹកត្រីដាក់មួយសណ្ដែកសៀងទឹកស៊ីអ៊ីវ លេកាហ្វេគេហៅទឹកកាហ្វេលេតែគេហៅទឹកតែលេទឹកដោះគោគេហៅទឹកដោះគោអឺស្អីលេស្ករហៅទឹកស្ករអញ្ចឹងទឹកនៅ ក្នុងស្អីក៏ដោយលក្ខណៈរបស់វាមានតែម៉ានលក្ខណៈធាតុពិតរបស់ទឹកគឺមានលក្ខណៈកករឹងឬកកខុនឬក៏រាវ ឬក៏លក្ខណៈហូរឬក៏ជ្រុលជ្រាបនិងលក្ខណៈទឹកយើងមើលអត់ឃើញទេណាទឹករាល់ថ្ងៃដែលយើងមើលឃើញទឹកទលេទឹកស្ទឹងមិនមែនជាអបោធាតទេអបោធាត ជាសុខុមរូបយើងមើលអត់ឃើញទេយើងហៅថាទឹកសុទ្ធមែនព្រោះវាមានសុទ្ធអីមើលក្នុងហ្នឹងមានអុកស៊ីហ្សែនមានស្អីស្អីសពគ្រប់អស់ចឹងអាសង្ខារចេតសឹកទាំងអស់ហ្នឹងដោយគ្រឿងផ្សំហ្នឹងជា ingredient ចឹងវាទៅឲ្យចិត្តហ្នឹងមានប្រការផ្សេងផ្សេង ញ៉េហើយដល់ពេលថាលះកិលេសលះកិលេសមិនមែនលះចិត្តទេ គឺលះអាចេតសិកហ្នឹងពួកតោសៈពួកអ៊ីសាពួកស្អីស្អីហ្នឹងអស់ពួកហ្នឹងទៅចិត្តហ្នឹងស្អាតហៅថាលោកកតរៈចិត្តឃើញទេឬក៏មហាកិរិយាចិត្តអីចឹងណាចឹងចេតសិក50មិញហ្នឹងជាសង្ខារខណ្ឌវិតតែងចិត្តឲ្យទៅនេះទៅនោះស្រេចទៅវាចឹងទៅហើយចុងក្រោយវិញ្ញាណខណ្ឌសំដៅដល់ 789ឬក៏121ដូចនិយាយមិញអញ្ចឹងតាអា89ឬ121ហ្នឹងវាចែកទៅជាច្រើនប្រភេទហ្នឹងដោយសារអាអាចេតសឹកនេះចេតសឹក50ហ្នឹងតែចិត្តមានលក្ខណៈតែមួយគឺដឹងវិជានៅអ្នក លក្ខណៈគឺវាគណៈដឹង Mm-hmm. ហើយវាសរុបមកវិញមកអាទាំង4ហ្នឹងចូលទៅមួយហៅថានាមនាមខណ្ឌរូប28ហៅថារូបខណ្ឌរូបខណ្ឌនិងនាមខណ្ឌឃើញទេហៅថា2ក៏បានចែកអា4ហ្នឹងទៀតហៅថាបញ្ញខណ្ឌខណ្ឌ5សរុបមកគឺរូបកាយនិងចិត្តវិញ្ញាណដែលយើងរស់រាល់ថ្ងៃហ្នឹងឯងប៉ុន្តែតាមន័យធម៌ហៅថាបញ្ញខណ្ឌហ្នឹង ថាតាមន័យធោក៏ពិបាកដែរថាថាអានឹងញែកទៅវាចេញបានប៉ុណ្ណឹងម្នាក់ម្នាក់ញែកទៅចេញបានប៉ុណ្ណឹង ចង់តែឯងរៀនមិនរៀនហើយទៅប៉ុន្តែរបស់ហ្នឹងមាននៅក្នុងហ្នឹងប៉ុណ្ណឹងមានលើអីពីហ្នឹងអត់លើទេ នេះឈ្មោះភាសាថៃសួរថាសំណួរពីមុនអត់តាន់ឆ្លើយសួរអីសួរមកទៀតមើលអត់តាន់ ស្រីមកនៅហើយចុចចុចចុចចង់បានទៀតគិតយ៉ាងម៉េចវិញគុណរឿងពាក្យតែចង់បានវាមិនមែនតែជនជាតិផ្សេងទេតែខ្មែរយើងហ្នឹងក៏ចង់បានដែរឃើញខ្មែរដដើមដីគ្នាទឹកភ្នែកទឹកសបោ ពាក្យតែចង់បានគ្មានយួនគ្មានចិនគ្មានខ្មែរទេលោភៈអញ្ចឹងបើគ្មានច្បាប់មួយពិតប្រកបដើម្បី ឲ្យមនុស្សរស់នៅក្នុងច្បាប់ទេមិនបាច់ជនជាតិផ្សេងមកចង់បានទេអាជនជាតិឯងហ្នឹងក៏វាចង់បានវាជិះជាន់គ្នាដែរគឺចង់បានហ្នឹងមិនទេដល់យួនដល់ថៃមិនចេះចង់បាន ខ្មែរអត់ចង់អឲ្យតែមានប្រឡោះគេងប្រវាញ់គ្នាចឹងមានតែច្បាប់ទេការបណ្ដោះសិលធម៌ក្នុងសង្គមហើយនឹងយកច្បាប់មកអនុវត្តហើយបើដឹកអានឹងមិនបានទេដកធានហើយ ចឹងបានខ្ញុំកណាអាត្មាចេះនិយាយរឿយរឿយថាបងប្អូនសម័យក្រោយដែលយើងនេះចង់បញ្ចប់ហ្នឹងណាអាត្មាថាជេអាត្មាបានអត់អីទេប៉ុន្តែអាត្មាដាក់វិន័យខ្លួនឯងថាអាត្មាមិនជេគេទេតែបើបងប្អូនទ្រាំមិនបានជេអាត្មាអាត្មាថាជេបានអត់អីទេតែតាមពិតចិត្តក៏អត់ចង់ឲ្យជេទេព្រោះជេវាអត់ចំណេញវាអត់ចំណេញ Mm-hmm. យើងនិយាយអីបើយើងផ្ដល់ចំណេះផ្ដល់គំនិត ដើម្បីឲ្យបងប្អូនយើង បានគិតគ្រប់បាក់ទាំងអស់ឲ្យចេះគិតថា កាលណាយើងរស់នៅ ក្នុងសង្គមមួយដែលប្រជាធម៌នៅក្នុងសង្គមមួយដែលគ្មាន ច្បាប់ទម្លាប់ត្រឹមត្រូវគ្រោះថ្នាក់វាអត់មាន អ្នកណាម្នាក់ទេគឺទាំងអស់គ្នាទាំងអស់តែគ្នានឹងហើយកាលណាយើង យើងជេរសត្រូវឧទាហរណ៍សត្រូវកាន់តែមិនគួរឲ្យជេរទៀតនិយាយមែនទេបើយើងគិតថានរណាមួយមាន បំណង អាក្រក់ចំពោះយើងហើយកាន់តែមិនត្រូវជេរបុគ្គលនឹងទេព្រោះអីយើងជេរបន្តិចធ្វើឲ្យយើងឲ្យគេ ចាត់យើងជាសត្រូវកាន់តែខ្លាំងបន្តិចអញ្ចឹងគេប្រឹងធ្វើបាបយើងកាន់តែខ្លាំងបន្តិចដែរចាំពាក្យអាត្មាទៅជួនកាលយើងអត់ជេរគេគេអាចភ្លេចខ្លួនខ្លះណា តែបើយើងជេរគេដូចដាស់គេឲ្យធ្វើបាបយើងកាន់តែខ្លាំងអញ្ចឹងអញ្ចឹងយើងមើលកម្លាំងរបស់យើងមើលតែយើងអាចឈ្នះគេដោយសារជេរគេទេតែយើងបើយើងខ្សោយស្រាប់ហ្នឹងយើងឈ្នះយើងឈ្នះគេដោយយើងប្រកាសសង្គ្រាមមួយគេកើតទេបើនិយាយពីយុទ្ធសាស្ត្រវិញណាបើយើងជាអ្នកខ្សោយបើនិយាយមែនទេណាបើយើងជាអ្នកខ្សោយជាងគេទេណាអត់អាចក្អេងក្អាងឲ្យគេដឹងកម្លាំងយើងទេចុះឧទាហរណ៍យើង ដឹងតែតបគេ10000ឯងមានតែ100 ឬក៏មានតែ1000សັບសេចក្ដែង ក្ដែង ក្ដែងអញខ្លាំងចេះឯងចុះឯងគេដឹងអស់លីងហើយគេអត់ទាំងបានប្រយ័ត្នផងដល់យើងស្រែកទៅគេប្រយ័ត្នបដ ாய் អញ្ចឹងគេគៀបកាន់តែខ្លាំងត្មងហ្នឹងហើយបើកាលណា យើង ដឹងថានរណា ចង់ធ្វើបាបយើងទៅរៀនពីអ្នកនងរៀនពីអ្នកនងចំណុចខ្សោយរបស់យើងណា ភាកច្រើនយើងស្អប់នរណាអត់ស្ដាប់នឹងទេយើងអព្យាអព្យាយាមស្ដាប់គេទេយើងយកស្អប់នឹងមកបាំងបិទព័ត៌មានរបស់យើង គឺត្រឹមស្អប់នឹងហ្មង boundary មានន័យថាអាការទទួលព័ត៌មានរបស់យើងពីអ្នកដែលយើងគិតថាជាសត្រូវរបស់យើងហ្នឹងគឺត្រូវបិទដោយការខឹងស្អប់របស់យើងហ្នឹងតែម្ដងដូច្នេះយើងអត់បានយល់ពីគេទេ តែគេយល់ពីយើងច្បាស់យើងមើលនៅក្នុងការប្រកួតក៏ដោយដើម្បីចង់ទៅឈ្នះជើងឯកមួយអ្នកដែលគេចង់ទៅដើមគេមិនទាំងចង់ឲ្យ ដឹងថាអញកំពុងវឹកហាត់ខ្លាំងណាស់ទេគេចង់តែឲ្យស្ងាត់ហើយឲ្យអាអ្នកឈ្នះហ្នឹងវាភ្លេចខ្លួន ប៉ុន្តែបើយើងផ្សាយថាអញត្រូវយកឈ្នះអ្នកឯងអញត្រូវយកឈ្នះអ្នកឯងអញកំពុងតែហាត់ខ្លាំងណាស់គេមិនបដ ாய் ឲ្យគេនៅខ្សោយកើតគេត្រូវតែខ្លាំងជាងមុនគេធ្លាប់ឈ្នះអញត្រូវតែឈ្នះអ្នកឯងទៀតនឹងគិតគិតគិតពាក្យអាត្មាបន្តិចទៅអាត្មាមិនមែនថាមិនគិតទេប៉ុន្តែមិនដឹងថាជួយគិតគ្នាយ៉ាងម៉េចបើចេញអ្នកក្លាហានមួយមួយនោះគិតតែជេរអញ្ចឹងហើយដល់ជេរយើងបាត់អា ទី1បិទឧទាហរណ៍យើងសើមានបាក់រៀងខ្លួនយើងនិយាយត្រូវយ៉ាងម៉េចក៏ដោយមនុស្សតែមានបាក់វាលំអៀងឃើញទេអញ្ចឹងមិនយល់ទេណានិយាយត្រូវមិនក៏ដោយស្ដាប់យកតែចំណុចទៅបោកទីទេនឹងមួយហើយមួយទៀតបើយើងគិតថាឥទ្ធិពលរបស់យើងនៅ ក្រោមអ្នក ណាមួយហើយយើងកកោកកាយគ្នាឲ្យខ្លាំងទៅសួរថាកម្លាំងយើងមាននៅសល់តាណាគេអត់យល់ទេគេយល់អស់លេងហ្នឹងហើយ ឧទាហរណ៍វ័យគ្នាចាឆ្លោះគ្នាចាគេធំជាង តែយើងម៉ត់ខ្លាំងពេកគេដាក់យើងក៏ពិតដែរហើយជាធម្មតាមនុស្សដែលគ្មានសមត្ថភាពពិតក៏ប្រកបមិនអាចវ័យឈ្នះដោយកម្លាំងច្រើនតែបានមាត់នឹងឯងច្រើនតែមាត់ខ្លាំងច្រើនតែជេរយើងមើលតែប្តីប្រពន្ធធម្មជាតិនឹងវាប្រាប់ចឹងហ្មងអ្នកណាប្រកែកជេរនៅនឹងវ័យឈ្នះគេទេបានជេរគេនឹងជា ធម្មតាប្តីមិនសូវជេរប្រពន្ធទេតែប្រពន្ធច្រើនតែជេរប្តីហើយអ្នកដែលត្រូវដបងជាងគេគឺប្រពន្ធហ្នឹងឯង ពួកអីវាយមិនឈ្នះប្តីអញ្ចឹងមានអីមានជេរមកលើករឿងកប្លែកមួយអឺពួនរស់រឿងប្តីរហូតរឿងរឿងជេរផងអីផងក៏ថាចាំមើងឯងនឹងនិយាយតាមពាក្យគាត់ហ្នឹងរឿងមែនទេណាចាំមើលតែម៉ែងហែងមកអញវៃឲ្យម៉ែងហែងមើលម្ដង អូប្រពន្ធបានដៃជេកាន់តែជេព្រោះដឹងប្តីថាម៉ែមកបានវាយឯនោះជេឡើងជេជេឡើងច័ន្ទតែជេឡើងជេឡើងមានអីស្រលុបប្រាវបាត់មាត់មកសទុះបាត់មាត់មកសទុះងើបឡើងវិញដៃខ្ទប់ក្បាលបែកឈាមជេរម្រាយទៀតឯងនិយាយកុហកថាម៉ែមកម៉ែអញមកបានវាយឯងវាយមុនម៉ែអញមកយើងជេរគេបន្ថែមភ្លើងឲ្យគេឲ្យគេរលល្បិចធ្វើយើងកាន់តែខ្លាំងណា ចឹងបើអត់មានគោលការណ៍អីច្បាស់លាស់នៅស្ងៀមល្អជាងអាត្មាដឹងថាអាត្មាក៏អត់មានអីប្រកែដែរបើអាត្មាដូចខ្ជិលហ្មងគេថាអាត្មា អន់ហ្នឹងវាអន់មែននឹងឯងវាអត់មានអីប្រកែហើយបើអាត្មាទៅគ្រាន់តែនិយាយខ្លាំងនោះនេះចេះនៅនោះចេះនោះវាអត់ប្រយោជន៍អីសោះពួកយើងអត់មានយុទ្ធសាស្ត្រអីច្បាស់លាស់ថាយើងត្រូវបញ្ញាក់មនុស្សមិនឲ្យមនុស្សចេះសាមគ្គីគ្នាមិនអាត្មារោផ្លូវវាមិនឃើញដែរដល់អញ្ចឹងស្ងៀមហ្មងតា ហ្នឹងចឹងហើយថ្មមើលនៅនេះមកនិយាយហ្នឹងមិនដឹងថាប៉ះអីខ្លះនេះឥឡូវថ្មនិយាយពីស្ថានភាពពិតនៅអូស្ត្រាលីនេះអ្នកម្នាក់ជេរតយួននេះប៉ុន្តែអាត្មាទទួលព័ត៌មាន បានច្បាស់ណាស់ថាខ្មែរការនៅនេះ10គូមានពាក់កណ្ដាលឬក៏ជាង គឺការមួយយួនមកនោះណានៅអូស្ត្រាលីណា ឥឡូវយើងហែកមិនសាច់យើងហែកមិនបើគេភ្ជាប់យើងចិត្តអស់ហើយនឹងការមកកើតកូនកើតចៅអស់ហើយឯម៉ែនោះខំជេរយួនហើយកូននោះយកពនយួនបាត់ហើយមានន័យថាម៉េចហ្នឹងហើយអាត្មាកាន់ប្រាប់រឿងតិចតួចឲ្យដឹងនៅនេះថាយើងជេរគេគេអត់ជេរយើងទេគេខំលមូលសាច់គេឲ្យចូលមួយយើងឲ្យចូលមួយយើងហើយយើងបេះមិនប៉ុន្តែបងប្អូនយួនអត់ដែលយកចិនទេណា អត់តន់មានយួនណាទៅយកចិត្តណាតែយួនភ្ជាប់ទៅជាមួយ ខ្មែរទេគេគេមានយុទ្ធសាស្ត្រតែយើងគិតតែជេរបានប្រយោជន៍ស្អីថាអត់បានប្រយោជន៍អីទេនឹងម៉ោងប្រហែលនេះចេះនិយាយនឹងសល់4នាទីទៀតអញ្ចឹងបានអាត្មាថាអញ្ចឹងអាត្មាចង់ឲ្យតបងប្អូនវៀតណាមហ្នឹងរស់នៅស្រុកខ្មែររហងៃហ្នឹងណា ធ្វើជាម្ចាស់ប្រទេសនឹងអស់គ្នាទៅ ជាពលរដ្ឋមួយ ជាមួយគ្នានឹងទៅឧទាហរណ៍ដូចនៅតៃវ៉ាន់អញ្ចឹងតៃវ៉ាន់ក៏ចិនប៉ុន្តែជនជាតិចិនតៃវ៉ាន់គ្មាន ធ្វើការងារបម្រើឲ្យចិនពេកាំងទៀតទេអត់ទេគឺចង់ឯករាជ្យគឺចង់រស់នៅដោយមានសេរីភាពតែចង់ឲ្យអញ្ចឹងមិនបាច់ទៅដេញគាត់ទៅស្រុកគាត់វិញអីទេឲ្យគាត់មកនៅនឹងផ្ដាច់ រស់នៅសេរីប្រទេសជាមួយគ្នានឹងតែមកណាស្រួលប៉ុន្តែយើងគិតតែជេរគ្នានឹងធ្វើឲ្យគាត់គិតអាក្រក់ពីយើងកាន់តែខ្លាំងដែរអានឹងវាចឹងវាមានទៅមានមកចឹងតែយើង រើគេរឹបតែយើងរើគេរឹបតែបើយើងមិនទុកគេជាសត្រូវយើងព្យាយាមបញ្យលហើយយើងធ្វើច្បាប់នាំគ្នាអីវិញអានឹងនៅទីថ្មអពុយអត់តន់ដល់អាតំណឹងទេប៉ិនមើលឃើញចឹងមើលឃើញថា វាមានតែច្បាប់មួយដែលចងក្រៀកប្រជាជនដែលរស់នៅហ្នឹងឲ្យទៅជា ជនជាតិរស់នៅមួយគ្នាជាជនជាតិអីជនយើងចិនក៏ដោយយើងមិនមែនតែខ្មែរសុទ្ធទេមកពីចិនមកកកោកប៉ុន្តែឲ្យទៅជាជនជាតិដែលរស់នៅចិនក៏ចិនទៅយួនក៏យួនទៅចាមក៏ចាមទៅប៉ុន្តែឲ្យទៅជាប្រជាជនដែលរស់នៅ ក្នុង អំណាចច្បាប់របស់ប្រទេសមួយហ្នឹងអានឹងមិនទៅរួច បើយើងចង់ថាចង់ដេញគាត់ទៅវិញដឹកដេញមិនទេកូនការមួយគ្នាកើតឡើងជាចៅទៅហើយនឹងដេញមិនទេ